ជាមនុស្សអាដិនហេតុអ្វីក៏វមិននៅមានចិត្តនឹកគេខ្ញុំពេលនេះមានសិទ្ធអ្វីដែរជាសងសាបានក្បែរតែអូនមិនអើពើ ល្អណាស់មែនទេមិនអាចឲ្យអូនកែប្រែចិនស្នេហ៍ថែអ្នកនៅក្បែរហេតុអ្វីមិនមែនជាមនុស្សដំបងហេតុអ្វីអូនស្រឡាញ់គេជាង ធ្វើឲ្យអូនឈឺរហូតមកបើទេអ្នកនោះនៅតែល្អជាងទោះមកជាយាមក៏គ្មានន័យអ្វីបានត្រឹមកំដរពិសីតែមិនអាចយកបានចិត្តថ្លៃដូចគេអ្នក គេត្រឹមជាមនុស្សអាដិនហេតុអ្វីក៏វមិននៅមានចិត្តនឹកគេខ្ញុំពេលនេះមានសិទ្ធអ្វីដែរជាសង្សារបានក្បែរ តែអូនមិនអើពើទេម្នាក់មើលអនណាស់មែនទេមិនអាចឲ្យអូនកែប្រែចិនស្នេហ៍ថៃ ជាមនុស្សដំបងហេតុអ្វីអូនស្រឡាញ់គេជាងបងចាំទេរឿងរ៉ាវកន្លងធ្វើឲ្យអូនឈឺរហូតមកបើគេម្នាក់នោះនៅតែល្អជាងទោះបងជាយាមក៏គ្មានន័យអ្វីបានត្រឹមកុំដល់ពីស័យតែមិនអាច បានចិត្តថ្លៃដោយគេម្នាក់ហើយអ្វីមិនមែនជាមនុស្សដំបងហើយអ្វីអូនស្រឡាញ់គេជាងបង ចាំទេរឿងរ៉ាវកន្លងធ្វើឲ្យអូនជឿរហូតមកបើគេ កំដរពិសេសតែមិនអាចយកបានចិត្តថ្លៃដោយគេម្នាក់